បាទអរុនសួស្តីបងប្អូនពីខ្ញុំខ្មែរ Simple Life បាទព្រឹកនេះខ្ញុំចង់ប្រាប់បងប្អូន ពីថាហេតុអីបានជាត្រួយក្រូចយើងវាងាប់បាទក្រូចសើចយើងវាងាប់ងាប់តែត្រួយឯងបាទបងប្អូន ថាវាងាប់ដោយសារអីបាទនេះបងប្អូនខ្ញុំឲ្យបងប្អូនមើលនេះត្រួយត្រួយចឹងងាប់អស់នេះនេះងាប់ត្រួយចឹងអស់នេះនេះអាត្រួយនោះក៏ងាប់អស់ដែរឡា ងាប់តែត្រួយត្រួយតែចេញត្រួយមកគឺងាប់ចេញត្រួយមកគឺងាប់ងាប់អស់មកបាទត្រួយបាទងាប់អស់អត់សល់ហើយតែមានត្រួយគឺគឺងាប់ហ្នឹងនេះបងប្អូននេះងាប់អស់ចាងាប់អស់ត្រួយបាទខ្ញុំឲ្យបងប្អូនមើលថាតើហេតុអីបានវាងាប់បាទវាមានសัตว์ចង្រៃបាទអាសត្វនឹងនេះបាទនេះសัตว์នឹងនេះ បាទនេះខ្មែរយើងមិនដឹងហៅអីបាទនេះវាទុំតែទុំអញ្ចឹងតិចទៀតងាប់បាទនេះអាសាហ្នឹងតែឃើញវាគឺសម្លាប់វាទៅបាទនេះមិនចេះតិចនេះនេះនេះនេះនេះព្រោះវាប្រឹងរត់ហើយនេះនៅលើទៀតនេះបាទនេះនឹងវាចូលចិត្តអាក្លិនក្រូចនឹងរឿងអីវាបាទច្រើនណាស់ឃើញនៅឃើញទៅវាទុំងក់ងក់ងក់អត់ជួយនឹងអបអត់ហ្នឹងងក់អត់ អានោះវាទៅបន្ទុំវាទុំទៅវាដូចវាមិនដឹងថាវាមានជាតិស្អីវានេះនេះទុំងាប់អស់នឹងវាបាញ់ផោមបាញ់ស្អីដាក់មិនបាញ់ក្លិនស្អីវាដាក់មិនវាអត់ស៊ីអត់អីទេ តែស្លឹកក្រូចយើងវាងាប់អស់តែម្ដងត្រួយអត់តែចេញត្រួយមកថ្មីថ្មី គឺមានវាមកបាទមានវាមកទុំហើយងាប់ហើយឃើញងាប់អស់ងាប់អស់អត់មានអាត្រួយថ្មីថ្មីនេះ ចេញមកតាណាក៏វាទុំងាប់អស់បាទខ្ញុំតែមិនដឹងថាអានឹងវាវាទុំទៅវាងាប់កាលមុនអត់ទេឃើញតែសត្វហ្នឹងដេញខ្ញុំចាប់វាមិញនេះបងប្អូនចាប់បាន2 3នេះនិយាយពីក្លិនវាបងប្អូនស្អុយនោះស្អុយអញ្ចឹងបានធ្វើឲ្យប្រូតយើងវាងាប់ហ្នឹងស្អុយខ្លាំងមែនទែនបាទស្អុយណាស់ស្អុយអាសោចហ្មងអូដាក់ក្នុងកំប៉ុងហើយអញ្ចឹងណា ក៏ស្អុយដែរនេះអាត្រួយណាដែលវាអត់ទាន់ទុំគឺវានៅរស់បាទនេះនៅរស់តែត្រួយណាវាអត់ទាន់ទុំវានៅរស់វាអត់ទាន់ប៉ះតែវាប៉ះគឺខ្សែជីវ៉ាតែម្ដងមិនយូរមិនឆាប់បើសិនជាបងប្អូនឃើញអាដែងនៅសឹកក្រូចរបស់បងប្អូនហ្នឹងក្រូចសើចហ្នឹងជួយជួយងាប់ជួយជួយងាប់អញ្ចឹងបងប្អូនមើលរួមមើលទៅ គឺអាសត្វហ្នឹងអត់មានរោគអីទេអាសត្វហ្នឹងវាទុំវាផោមណាក់ទៅវាងាប់បាទអូខេអរគុណច្រើនបាទបាយបាយ